អញ្ចឹងអបអសាទរចំពោះលោកពុកទាំងអស់ដែលជាខ្មែរហ្នឹងបានឃើញនៅកិច្ចការហ្នឹងដោយឡែកចំពោះប្រទេសអូស្ត្រាលីហើយថាប្រទេសផ្សេងនៅក្នុងក្រុមប្រចាំប្រទេសដែលគេធ្វើថ្ងៃផ្សេងវាអាចមានថ្ងៃខុសៗគ្នាដែរប៉ុន្តែយើង ប្រອບធ្វើថ្ងៃហ្នឹងគឺថាឲ្យចូលសប្តាហ៍ទី1នៃខែកញ្ញាខែកញ្ញាហ្នឹងគេចាប់ផ្ដើម Fatherday បាទ Father's Day នឹងគឺថាបនទិវា រំលឹកគុណរបស់លោកពុកណាទូទាំងប្រទេសអូស្ត្រាលីហ្នឹងណាហើយអញ្ចឹងកូនចៅយើងជាប់ជាមួយនឹងរបៀបរបបរបស់ប្រទេសហ្នឹង ទៅតាមសាលារៀនគេណែនាំហ្នឹងណាគេធ្វើតាមហ្នឹងទៅ ខ្ញុំកណាគិតថានឹងជារឿងមួយល្អដូចដៃគុណតែតែមានធ្វើជាហោះហើរម្លឹកថ្ងៃហ្នឹងពីមុនមកណាមានទាំងការធ្វើវិភាគអធិប្បាយយល់អត្ថន័យប្រវត្តិណា ប្រវត្តិនឹងផងអញ្ចឹងថ្ងៃនេះមិនបាច់និយាយប្រវត្តិទៀតទេមកពីធ្លាប់និយាយហើយនៅក្នុងเพจអាចអាចមានអាចរំលឹកខ្លះខ្លះខ្លះដើម្បីជាបាទជាគ្រាន់ថារឿងធំរឿងសំខាន់ដែលខ្ញុំកណាយកធ្វើជាគោលណា គឺថារំលឹកនៅឧបការៈគុណណាណាឧបការៈគុណនឹងដូចថាយើងបានធ្វើការងារដែលជាគ្រឿងគំនុកបំរុងគេមុនអញ្ចឹងណាយើងប្រៀបដូចជាបបការីជនអញ្ចឹងដែរបបការីជនរបស់កូនរបស់ចៅហ្នឹងយើងបានធ្វើការងារមុន ម្ដាយឪពុកនោះវាធ្វើការងារចំពោះកូនចៅនោះ មុន គេមុនឯងគ្មានអ្នកណាធ្វើមុនយើងទៀតទេអញ្ចឹងណាណាមេដានោះកាន់តែមុនទៀតហើយតាមិនទាន់បានប៉ះកូននឹងមេដានឹងគឺថាគាត់ពោផ្ទៃគាត់ហ្នឹងអញ្ចឹងណាដូច្នេះបបការីជនសមាសម្ពុទ្ធលោកឲ្យឈ្មោះថាបបការីជននឹងគឺចំជាទីបំផុតអ្នកដែលបានធ្វើអបការៈមុនចំពោះបុត្រជីតា នឹងគឺមេដាហ្នឹងហើយបន្ទាប់មក គឺបៃតាហ្នឹងហើយបៃតាហ្នឹងធ្វើបន្ទាប់ហ្នឹងទោះបីថាគាត់មិនបាន ធ្វើដោយផ្ទាល់ប៉ុន្តែគាត់ទំនុកបំរុងភរិយារបស់គាត់ណាទំនុកបំរុងមេដាមេដាហ្នឹងឲ្យថែទាំខ្លួនដើម្បីគ្រាន់តែថែទាំអឺកថែទាំកនៅក្នុងកូននៅក្នុងកហ្នឹងឲ្យបាន គង់វងល្អអញ្ចឹងអញ្ចឹងជួយគ្នាទៅវិញទៅមកអញ្ចឹងអញ្ចឹងប៉ុនថ្ងៃហ្នឹងមានន័យណាមានន័យនៅក្នុងហៅថាធរជាទូទៅណាណាថ្ងៃមុនខ្ញុំកណាបានគិតឃើញថាបានសិក្សាទេជួបប្រទេសមួយកន្លែងលោកសម្ដេចសង្ឃមួយអង្គនៅអេស្រីលង្កានោះលោកមានបន្ទូល លោកថាធម្មៈហើយនឹងពុទ្ធសាសនាមែនទែនព្រះសម្មាសម្ពុទ្ធអត់មានបង្កើត ពុទ្ធសាសនា ទេប៉ុន្តែព្រះអង្គផ្សាយធម្មៈហ្នឹងហើយដើម្បីឲ្យ មនុស្សពិភពលោកទាំងអស់នឹងទទួលយកបានអញ្ចឹងណាហើយដល់ពុទ្ធសាសនាបង្កើតទៅតាមរៀងរៀងខ្លួនរៀងរៀងក្រុមបាននៅកន្លែងខ្លះលោកនិយាយទៅមានន័យជ្រាវមានន័យគួរចាប់អារម្មណ៍មែនទែន លោកថាប្រទេសចិនហើយប្រទេសឥណ្ឌាអត់ត្រូវគ្នាទេធ្លាប់មានសង្គ្រាមអញ្ចឹងសាសនាណាដែលកើតនៅប្រទេសឥណ្ឌាមានលក្ខណៈជាប់ជាមួយនឹងប្រពៃណីទំនៀមទម្លាប់ប្រទេសចិនយកទៅអត់បានទេប្រទេសជប៉ុនទទួលយកបានទេគេអត់ទទួលយកបានទេប៉ុន្តែពុទ្ធសាសនាគេទទួលហ្នឹងហើយពីព្រោះព្រះអង្គនិយាយពីធម្មៈហ្នឹងហើយលោកអត់មាននៅក្នុងធម៌របស់លោកនោះអត់មានជាប់ពាក់ព័ន្ធជាមួយប្រពៃណីរបស់ឥណ្ឌាតលតែសោះ លោកនិយាយពីធម្មៈសុទ្ធមកលោកមានបន្ទូលតែពីអាកំបាំងបឋមជាតិសុទ្ធលោកមានបន្ទូលឡៃនេះខ្ញុំប្រណាភាកបណ្ដោយថាអូអញ្ចឹងតាលោកថាអ្នក ប្រាជ្ញក្រោយក្រោយទាំងប្រចាំប្រទេស ទាំងប្រទេសចិន ទាំងប្រទេសជប៉ុនអីកូរ៉េអីខំប្រឹងមនីពុទ្ធសាសនានិយាយបាន ប៉ុន្តែមលាយពុទ្ធបន្ទូលអត់បានទេមលាយធម្មអត់បានមលាយពុទ្ធសាសនាបានណាគេធ្វើឲ្យបាត់ពុទ្ធសាសនាទៅបដិវត្តវប្បធម៌នៅស្រុកចិនបដិវត្តវប្បធម៌នៅស្រុកខ្មែរមលាយពុទ្ធសាសនាបានប៉ុន្តែរំលាយធម្មអត់បានទេអញ្ចឹងណាគុណធម្មជ្រូកធម្មមិនមែនជាពុទ្ធសាសនាណាពុទ្ធសាសនាយើងជាអ្នកបង្កើតណាហើយជានិកាយឥឡូវគូមើលពុទ្ធសាសនាមាន ប្រមាណនិកាយរាប់រយនិកាយ ប៉ុន្តែធម្មៈតែមួយគាត់ធម្មៈគឺតែមួយហ្មងធម្មជាតិណាខ្ញុំក៏ថាទុំទុំយល់ច្បាស់ទៅអូលោកទុំតែភ្ញាក់យើងយល់ហើយប៉ុន្តែ យើងក៏អត់នឹកឃើញជ្រៅដល់អញ្ចឹងលោកថាប្រសាមាសម្ពុទ្ធអត់មានបង្កើតពុទ្ធសាសនាណាលោកអប់រំតែធម្មៈទេណាលោកមានប្រកាសថាពុទ្ធសាសនាឯណា យើងតែណាបង្កើតអ្នកបង្កើតពុទ្ធសាសនាគឺយើងនឹងហ្មង អញ្ចឹងទៅ តាមប្រទេសនីមួយនីមួយដូចសម័យប៉ុលពតម្លាយ ពុទ្ធសាសនាតាលាយវត្តម្លាយអីប៉ុន្តែម្លាយធម្មៈមានបានណាគុនឃើញទេដល់ពេលត្រឡប់មកវិញ គេបង្កើតធម្មៈនឹងឡើងវិញដដែលគេកសាងកន្លែងដែលគេគោរពបូជាហើយលោកថាពុទ្ធសាសនាស្អីគឺស្អីដែលយើងមើលឃើញវត្តសភៅណែអឺពោជនីយដ្ឋានប្រពុតរូប អីហ្នឹងតាគំនូអីផ្ទាំងគំនូអីចឹងតាហើយមានគេសួរលោកទៀតកាលប្រទេសប៉ាគីស្ថានអាហ្វហ្គានីស្ថានអីពលលាយរូបព្រះនៅតាមភ្នំហ៎ណាគេថាចាំមិនក្រុមឯងពុទ្ធសាសនានោះអត់មានមាត់មកអ៊ឹសអីចឹងលោកថាអីខ្ញុំទៅតវ៉ាហ្មេចនោះគេវាយថ្មទីតាគេវាយថ្មចោលតាមានតែពាក់ព័ន្ធអីមួយធម្មៈធម៌មានក្នុងថ្មហ្នឹងឯណា ប៉ុន្តែពួកឯងចេះគិតថាធរនៅក្នុងថ្មហ្នឹងណាធម្មៈនៅក្នុងថ្មហ្នឹងបានពួកឯងចេះរខឹងគេគ្រាន់តែវាយថ្មចោលតែមានគេរំលែកធម្មៈឯណាហើយយើងទៅខឹងអីជាមួយមនុស្សវាយថ្មហ្នឹងនៅលំហអាកាសបាទយើងគិតថាអ្នកនោះអត់ដឹងម្ល៉េះគេវាយថ្មវាយទៅគេទាស់ជាមួយថ្មហ្នឹងគេនៅមិនសុខសប្បាយជាមួយថ្មហ្នឹងគេវាយទៅយីយើងទៅជេរបន្តិចផ្ដាសាជាមួយមនុស្សវាយថ្មពីវេដំហ្នឹងមែនទេ យើងគោរពព្រះយើងមិនមែនគោរពថ្មហ្នឹងឯណាមកលោកមានទូលអស្ចារបដ ாய் អភិធម្មហ្មងអត់នេះខ្ញុំណាគិតថាអភិធម្មគឺជាធម៌ល្អិតណាគឺថាធម៌ដល់ក្រៃលែងល្អិតសុខុមហើយតើធម៌ល្អិតនឹងរៀនដើម្បីអីយើងរៀនដើម្បីមើលរបស់ល្អិតហ្នឹងបើយើងមិនរៀនអានោះ យើងមើលមិនឃើញរបស់ល្អិតទេគ្រូយើងឃើញតែរបស់ធំធំយើងអាចមើលឃើញចេះតែរិះគន់គ្នាណាថាងអ្នកនេះមិនធ្វើហេដ្ឋារចនាសម្ព័ន្ធទៅឲ្យជនបទប្រទេសធំធំពិភពលោកអីចឹងប៉ុន្តែនេះអានគរយើងនេះហេដ្ឋារចនាសម្ព័ន្ធយើងជួនកាលវាអត់ទៅដល់យើងអត់ដឹងផងណាអាចុងដៃចុងជើងយើងក្រៀមប្រេសកាយើងអត់ដឹងថាចាំអានេះប្រព័ន្ធទឹកទៅអត់ដល់ណាណា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខ្លួនយើងវាទៅអត់ដល់ឥឡូវពេលខ្លះវាតិចចុងដៃចុងជើងអីគ្រូមើលមិនហេដ្ឋារចនាសម្ព័ន្ធយើងវាអត់ទៅដល់ជនបទណាចុងដៃចុងជើងវានៅតិចល្អកទេបាននេះថាប្រព័ន្ធភ្លើងវាអត់តន់ដល់ចុងដៃចុងជើងយើងទេលោកអុយរៀនអំពីរឿងថលអត់នឹងឲ្យយើងមើលនៅក្នុងអនុគមមួយទូចនេះតើហេដ្ឋារចនាសម្ព័ន្ធយើងរៀបរយហើយនៅ ប្រព័ន្ធទឹកភ្លើងភ្យល់ទេរស័ព្ទបើប៉ះវាមិនដឹងបានន័យថាកន្លែងនោះអត់ទូរស័ព្ទកន្លែងនោះអត់មានព័ត៌មានទៅដល់នេះប្រព័ន្ធទូរស័ព្ទវាអត់ទៅដល់ចុងដៃចុងជើងទេបានវាចេះតែស្ពឹកនោះមកអំពីវាអត់ feeling ហើយគ្រូតែបាត់ព័ត៌មានយើងងឹតឈឹងហ្នឹងអញ្ចឹងណាម៉ែអើយកណាទុំចេះតែពិចារណាទៅអូ លោកថារកធររកក្នុងកាយរកបាយរកក្នុងឆ្នាំងអញ្ចឹងណាថៃបណ្ណគរនោះក៏តូចមែនចាស់ចាស់ពីដើមគាត់មាននិពន្ធរឿងនគរកាយមួយឲ្យយើងសិក្សាមើលពីរឿងហ្នឹងហ្នឹងគាត់ថាអូអភិធម្មធរល្អិតគឺឲ្យយើងមើលរបស់ល្អិតទៅជួយការយើងទៅគិតរឿងប្រទេសធំធំឯណាណាតែពេលអនុគរយើងយើងត្រួតពិនិត្យមិនច្បាស់លាស់ទេគាត់មិនមែនស្រួលទេណា អញ្ចឹងបានន័យថាបើបើយើងរៀងតិចដៃចុងជើងចុងដៃចុងជើងបានន័យថាយើងខ្វះធាតុភ្លើងទៅដល់ហ្នឹងហើយអញ្ចឹងណាហើយបើចុងដៃចុងជើងវាស្ងួតវាចេះតែបែកចកាដូចខ្ញុំកណ្ដាលវាចេះតែក្រៀមចុងដៃអញ្ចឹងចុងមេដៃបានន័យថាខ្វះទឹកបានវាក្រៀមហ្នឹងទៅដល់ណាអញ្ចឹងយើងត្រូវដឹងថាអេមិនមែនទៅផឹកឆ្នាំទេអានេះទៅតែទៅតែផឹកទឹកថែមអញ្ចឹងណាឲ្យយើងដឹងអញ្ចឹងអូវិធីទប់ទល់វា ហើយបើយើងមិនដឹងចរន្តដំណើរនៅក្នុងខ្លួនយើងយើងចេះតែគិតថាអាដើមឈើនេះមិនបានវាយ៉ាងស្លោកវាខ្វះទឹកយើងស្រោចទៅបលំស្អីវាស្រស់ឡើងភ្លាមដើមឈើយើងមើលដឹងប៉ុន្តែអាចុងដៃចុងជើងយើងយើងភ្លេចទៅសួរដុកទ័រណាអត់ដឹងទេអាហ្នឹងទៅសួរដុកទ័រដុកទ័រថាដុកទ័រសេតឲ្យផឹកថ្នាំទៅហើយទៅផ្ទះឲ្យប្រាំថយផឹកទឹកឲ្យច្រើនអញ្ចឹងគាត់និយាយទេអញ្ចឹងប៉ុន្តែបើយើងពិចារណាតាមអភិធម្មគឺចឹង លោកឲ្យរៀនពិនិត្យមើលខ្លួនយើងណាខ្ញុំកណាពិនិត្យមកទៅឃើញចឹងហ្នឹងជូនជាកំណត់ទៅដើម្បីពិចារណាក្នុងថ្ងៃប៉ុនហ្នឹងយើងយើងរកកន្លែងនិយាយណាដែលមានប្រយោជន៍សម្រាប់ប៉ុនណាណាអូខេអរគុណណាចំពោះមនុស្សយើងតែតែមិនយល់ចឹងដោយសារតែឲ្យជាបបាំងផ្លេចផ្លេចអូខេបាទភាសាមាសំពុតថាប្រមាថកុំឲ្យប្រមាថ អត់ទេឡើយមកជួបប្រមាថនឹងវាមិនធន់អីទេគាត់តែភ្លេចប៉ុណ្ណឹងទេគាត់ភ្លេចតែប៉ុណ្ណឹងឡើយមកជួបអង្គតាំងវិញម្ដងតាំងអឺថ្ងៃហ្នឹងចង់និយាយអំពី Faraday ហ្នឹងគុណចាស់ហ៊ានបានលើកឡើងថាអឺម្នាក់ម្នាក់យើងមកចោលម្ដាយឪពុកទាំងថ្មទាំងទាំងអីហ្នឹងគាត់តាមមើល ចេះតែឆ្ងាយទៅយើងមិនបានទៅជួបប៉ុន្តែការអារម្មណ៍របស់យើងយើងជាអ្នកដឹងកតបកិច្ចរបស់យើងហ្នឹងតែការងារដែលយើងទៅម្ដងអាហ្នឹងតាំងអីមានការនិយាយយ៉ាងម៉េចដើម្បីជាការលើកទឹកចិត្តខ្លួនយើងផងហើយនឹងជាការសម្ដែងឲ្យអ្នកដតីដើម្បីឲ្យយល់ថាពេលណាដែលយើងទៅឆ្ងាយគួរណាតែយើងមានការតំណាក់តំណងគាត់តាមរយៈទូរស័ព្ទតាមរយៈការ call ទៅជួបគាត់អញ្ចឹងតើយើងគួរធ្វើយ៉ាងម៉េចពេលដែលយើងនៅឆ្ងាយបាទអញ្ចឹងបឋមកណាសូមថ្លែងអង្គមបដិជនទាំងពីរព្រះអង្គជាទីសក្ការៈនិងព្រះអង្គទាំងអស់អង្គនៅលើសកលលោកផងដែរជាទីសក្ការៈនិងញាតិជោមខ្មែរទូទៅទាំងអស់ថ្ងៃនេះខ្ញុំចង់សម្ដែងការរាប់អានដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងភពផែនដីនេះអ្នកណាក៏មានឪពុកម្ដាយដូចគ្នាអញ្ចឹងការធ្វើបន់ដើម្បីឧ សងគុណក៏ដូចជារំលឹកគុណឬក៏នឹកដល់គុណឧបការៈរបស់គុណពុកគុណម្ដាយហ្នឹងគឺថាទោះបីសាសជាតិដែលគេមិនប្រពក៏មានកំណរគុណនឹងដូចគ្នាដូចតែយើង កំពុងតែធ្វើនឹងដែរកណាចង់សុំលើកឡើងថាមនុស្សមួយ ចំនួនដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលីនេះដែលមានឪពុកម្ដាយមកតាមខ្លួននេះគួរណាស់តែមាន ការងារមួយចំនួនត្រូវធ្វើហ្នឹងគឺថាយកចិត្តទុកដាក់ក្នុងការងារ ទំនុកបំរុងថែរក្សាកាត់ពេលដែលកាត់ចាស់ជរាมันអាចធ្វើការងារអីបានថ្មីត្បិតតែនៅទីនេះមានទី តាំងមួយចំនួនដែលគេអាចយកគាត់ទៅដាក់កន្លែងដូចជា nursing home ជាដើមហ្នឹងយើងកុំឲ្យពឹងទៅលើ nursing home ទាំងស្រុង នៅស៊ីងអមវាក្រន់តែជាកន្លែងមួយ គេធ្វើការងារដើម្បីយកប្រាក់ខែតែប៉ុណ្ណោះវាគ្មានការងារពិនិត្យបច្ច័យឬក៏ថែទាំឪពុកម្ដាយយើងដិតដល់ដូចជាកូនបង្កើតឬក៏កូនចៅដែលជាសាច់សាលោហិតនោះទេអញ្ចឹងទេពេលដែលយើងមានឪពុកម្ដាយនោះទីនេះជាភ័ព្វសំណាងរបស់យើងមួយនឹងដល់ធំធេងពួងពោះណាដែលមានភ័ព្វវាសនានៅក្បែរឪពុកម្ដាយជាពិសេសអ្នកដែលគ្មានភ័ព្វសំណាងវាសនា កសាងពជាតិមុនមកបានត្រឹមតែមកការជ្រោកកោននៅក្នុងផ្ទៃរបស់គាត់នឹងហើយរួចស្រេចធំនៅក្តីចាស់ជីងមកឆ្ងាយពីស្រុកកំណត់ឆ្ងាយពីគាត់នឹងហាក់បីដូចជាយើងមានកម្មរវាងគ្នានឹងគ្នាហើយដូចជាព្រះអង្គនៃគុណវិអឺប៉ោជំនឿឲ្យខ្ញុំកណាក៏ជាអ្នកមានឪពុកម្ដាយដូចគ្នាក៏ប៉ុន្តែដោយសារយើងនឹងវាសនារបស់យើងនឹងមិនបានឱកាសអាចទៅស្ថិតនៅក្បែរខ្លួនរបស់គាត់ជារៀងរហូត យើងមានកាតព្វកិច្ចមួយតែងតែធ្វើការងារអបធម្មអបធម្មនឹងគ្រប់គ្រងនៅទឹកចិត្តរបស់គាត់នឹងធ្វើត្បិតតែនៅមិនឆ្ងាយក៏ប៉ុន្តែការងារនឹករលឹកដល់គាត់នឹងយើងតែងតែមានការមានវិធីសាស្ត្រជាច្រើន ដូចជាការងារទូរស័ព្ទទៅសួរសុខទុក្ខគាត់ពេលដែលយើងមានពេលទំនេរឬក៏យើងមានការងារចែករំលែកទៅថាវិការដែលយើងសេះសល់អំពីការរស់នៅនៅ នៅ ទីនេះរួចស្រេចហើយសល់ខ្លះក៏យើងជួយរំលែកនៅថាវិការដែលចិញ្ចឹម ជីវិតជារៀងរាល់ថ្ងៃសម្រាប់ពួកគាត់ហ្នឹងក៏ជាការងារតបគុណមួយដែរក៏ប៉ុន្តែគុណទាំងអស់នោះដែលលោកអាចារ្យគឹមគូគាត់បានលើកឡើងពីថ្ងៃមិញហើយថាគុណហ្នឹងវាមិនតាន់គ្រប់គ្រាន់សម្រាប់យើងជាបុត្រធីតាដើម្បីតបស្នងសងគុណដល់ឪពុកម្ដាយយើង ដែលជាគុណធំធេងនោះទេលូត្រាតែយើងយល់អំពីការ អឺត្រេះរិះពិចារណាឲ្យរកឃើញនៅគុណតិកាធររបស់ព្រះពុទ្ធដែលសម្ដែងទៅតាមព្រះពុទ្ធសាសនាទៀតគាត់បានលើកឡើងហើយឃ្លីបហ្នឹងព្រះអង្គប្រហែលជាមានមានសិលសទ្ធាមានចាកេះមាន បញ្ញានោះហើយដែលជាការងារនាំឲ្យឪពុកម្ដាយរបស់យើងយល់ដឹងអំពីធម៌ព្រះពុទ្ធនោះណាហើយកណាគាត់យល់ដឹងអំពីធម៌ប្រពុតនឹងការប្រះចាកអំពីទុកវេទនារបស់គាត់គាត់លះបង់បាននៅសក្តី ល្ងងខ្លៅនឹងហើយគាត់មានបញ្ញាកើតឡើងនឹងហើយទៅហៅថាការតបគុណនឹងបានសម្រេចទៅតាមគោលបំណងរបស់ប្រពុតលោកបានសម្ដែងនោះហើយបានការសងគុណនឹងវាអាចហៅថាគុណអាចទទួលយកបានគុណអាចជ្រះថ្លាអំពីការតបស្នងពីកូនចៅក៏ប៉ុន្តែពេលវេលា ដែលយើងមានហ្នឹងយើងមិនអាចយកពេលវេលាមួយចំនួនដែលយើង ថា យើងទៅតបស្នងគុណទាំងអស់របៀបនោះទេដោយខ្ញុំកណាហើយនឹងព្រះអង្គដែល ពណ៌ស្រវឿងជាដើមយើងអត់មានពេលវេលាក្នុងការងារបញ្យល់គាត់យើងមានវិធីសាស្ត្រខ្លះសម្រាប់ជួយទៅតាមអ្វីដែលយើងអាចជួយធ្វើបានអញ្ចឹងខ្ញុំគ្រាន់តែលើកឡើងថាបើសិនតែញាតិញោមណាមួយចំនួនបងប្អូនណាមួយចំនួនដែលមានឪពុកម្ដាយផ្ទាល់ខ្លួននៅទីនេះគួរតែចាប់អារម្មណ៍ទៅលើគុណឪពុកម្ដាយហ្នឹងឲ្យបាន ច្រើនជាងនេះថ្មីត្បិតតែគាត់មាន welfare គាត់មានលុយជំនួយពីសង្គមកិច្ច គាត់មានលុយថាវិការពីរដ្ឋថាវិបាលជួយគាត់មានពិតក៏ប៉ុន្តែសេចក្តីប្រាថ្នារបស់គាត់នោះមិនត្រឹមតែប៉ុណ្ណោះទេ ចង់បានការគោរពការសរសើរការនៅក្បែរការសួរសុខទុក្ខរបស់កូនចៅជារៀងរាល់ពេលដែលកូនចៅមានពេលហ្នឹងអាហ្នឹងជា ការប្រសើរជាងកុំឲ្យបោះបង់គាត់ចោលដូចពីដើមឡើយខ្ញុំមានអឺមនុស្សចាស់ម្នាក់ជាជនជាតិបរទេសទេ ក៏ប៉ុន្តែគាត់នៅផ្ទះក្បែរខ្ញុំហើយកូនចៅគាត់នឹងគឺជាអ្នកមានប្រាក់មានទ្រព្យសម្បត្តិគ្រប់គ្រាន់គាត់ក៏ចាកជិញពីម្ដាយនឹងទៅអស់ទៅនៅកន្លែងទីទីផ្សេង ហើយទុកឲ្យម្ដាយនឹងរស់នៅប្រទេសនៅក្នុងក្បែរផ្ទះខ្ញុំមួយតឯងដល់រហូតថ្ងៃពេលវេលាកាន់តែខើចទៅឆ្ងាយចោលឆ្ងាយទៅមួយអាទិត្យពីរអាទិត្យអ្នកដែលគេតែងតែមកសួរសុខទុក្ខគាត់នឹងក៏គេបាក់គាត់គេបាត់គាត់មិនឃើញគាត់ចលនាដើរជិញចូលក៏គេនាំគ្នានឹង ទៅគោះទ្វារមើលអីមិនលឺសួរអ្នកណាបើក៏គេទេហៅប៉ូលីសមកគាត់បានស្លាប់ក្នុងទេសបាត់ទៅហើយអញ្ចឹងហើយឃើញថាការមិនយកចិត្តទុកដាក់ការគិតថាគាត់មានអាការជីវភាពរស់នៅដោយសាររដ្ឋជួយនឹងហើយដែលធ្វើឲ្យកូនចៅភ្លេចភ្លាំងនៅអំពើមួយដែលខ្លួនបោះបង់ចោលដែលខ្លួនមិនអាចគិតឃើញនៅឆ្ងាយពីគាត់ទៅគាត់មានអ្នកថែហើយបែរទៅជាគ្មានអាណាថែតមដល់រហូតដល់គាត់ស្លាប់នៅក្នុងទេសនោះហើយជាការងារមួយដែលយើង ពិចារណាឃើញថាអឺថ្នាក់ដល់រហូតចូលបដាយឪពុកស្លាប់ក្នុងតែហើយយើងគឺមើលអនុយធម៌ប៉ុណ្ណាអញ្ចឹងមានអ្នកខ្លះទៀតរហូតដល់ម្ដាយឪពុកហ្នឹងมันអាចពឹងកូនបានរហូតដល់មានទ្រព្យសម្បត្តិហ្នឹងចង់ចង់បញ្ចប់អាសេអាវាវហ្នឹងទៅឲ្យឆ្កែចដើមហ្នឹងមានន័យថាដោយសារគាត់មិនពេញចិត្តជាមួយទង្វើរបស់កូនចៅដែលមានជា កតបកិច្ចមើលថែបែរជាមិននៅក្បែរគាត់ទេឃ្លាតឆ្ងាយអំពីគាត់ទៅគិតថាគាត់មនុស្សចាស់ជរាហើយប្រើការមិនបានទៀតបោះបង់គាត់ចោលអញ្ចឹងដល់រហូតដល់ពេលហ្នឹងអញ្ចឹងមិនយើងយើងយើងនិយាយមកវិញឲ្យខ្លីធ្វើឲ្យឪពុកម្ដាយយើងហ្នឹងបាត់ការទំនុកចិត្តលើយើងហ្នឹងมันជាការប្រសើរសម្រាប់យើងតួនាទីជាកូនទេអញ្ចឹងខ្ញុំគ្រាន់តែអំពាវនាវថាកុំឲ្យមានការកើតឡើងចំពោះខ្មែរយើងមួយចំនួនដែលគិតថាឪពុកម្ដាយ វាមិនជាទីសំខាន់ដូចមួយរយៈពេលខ្លីហ្នឹងនៅស្រុកខ្មែរហ្នឹងមាន ព្រំកើតឡើងហ្នឹងធ្វើឲ្យជនជាតិខ្មែរយើងមួយចំនួនកូនក្មេងបោះបង់តែសម្បែងបោះបង់ឪពុកម្ដាយទៅកន្លែងព្រំហ្នឹងដើម្បីគិតថា ព្រំប្រសើរជាងឪពុកម្ដាយហ្នឹងហើយឪពុកម្ដាយហ្នឹងខ្វល់ខ្វាយពីកូនហ្នឹងដល់កម្រិតណា បែរទៅជាកូនហ្នឹងបោះបង់ឪពុក ពុកម្ដាយចូលរាប់ខែទៅឲ្យពុកម្ដាយមិនត្រឹមតែមិនមើលថែឪពុកម្ដាយថែមទាំងឲ្យឪពុកម្ដាយនឹងខ្វល់ខ្វាយចំពោះខ្លួនឯងនឹងបន្តទៅទៀតនឹងសូមឲ្យពិចារណាឡើងវិញមិននឹងជឿអ្វីក្រៅពីជឿឪពុកម្ដាយយើងឪពុកម្ដាយយើងនឹងជាអ្នកថែទាំយើងតាំងពីកំណើតរហូតដល់ដឹងក្តីធំប៉ុណ្ណឹងគឺគាត់តែងតែយកចិត្តទុកដាក់ហើយគាត់តែងតែចាប់អារម្មណ៍ទៅលើយើងចនិចហើយតែងតែ បកគលនៅអ្វីអ្វីជាទីពឹងជាទីស្រឡាញ់របស់គាត់នឹងមកលើមកលើយើងទាំងអស់អញ្ចឹងសឹងតែគាត់បកគលតាំងពីជីវភាពនិងជីវិតរបស់គាត់ទាំងស្រុងឲ្យយើងតែម្ដងនោះហើយជាគុណរបស់ឪពុកម្ដាយយើងនឹងយើងឃើញថាគួរណាស់តែនៅពេលវេលាសេះសល់បន្តិចបន្តួចចុងក្រោយនឹងយើងគួរតែធ្វើអ្វីមួយឲ្យសមស្របទៅតាម ការងារបន្ទូរបស់ប្រពុតនឹងផងការងារដែលតបស្នងសងគុណដែលយើងមើលឃើញទៅតាមស្ថានភាពភាពដែលជាស្ដែងដូចខ្ញុំលើកឡើងពី3ករណីនៅប្រទេសអូស្ត្រាលីជាដើមហ្នឹងធ្វើឲ្យយើងនឹងគឺថាកែប្រែគំនិតទាំងអស់ហ្នឹងមកវិញមកសារជាថ្មីវិញទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងមានការជួយដល់ចាស់ជរាជាដើមយើងកុំឲ្យគិតថាត្រឹមតែឪពុកម្ដាយយើងបើយើងមានរហូតដល់ ការងារសល់ផលមួយចំនួនទៀតណាយើងអាចដល់ថាវិការនឹងជួយដល់អ្នកចាស់ជរាជាដើមដតីដតីទៀតក៏ជាការងារតបស្នងសងគុណមួយដែរដែលនឹងហើយដែលខ្ញុំកណាចង់លើកឡើងថាកុំអោយមើលត្រឹមតែគ្រួសារឪពុកម្ដាយរបស់ខ្លួន បើយើងមានឱកាសរហូតដល់ជួយដល់ឪពុកម្ដាយអ្នកដតីដែលគាត់អត់មានលទ្ធភាពក្នុងការជួយណាឬក៏គាត់នៅជា មនុស្សមួយដែលឯកោអនាថាគ្មានអ្នកបំរើគ្មានអ្នកថែរក្សាទៀតយើងក៏ជាញាតសន្តានដែលជាមិត្តភ័ក្តិជិតខាងនោះក៏អាចជួយទំនុកបំរុងកិច្ចការទាំងអស់នោះដូចជាកូនបង្កើតបានដែរនឹងជាចំណុចមួយដែលយើងលើកឡើងថាប៉ុនដែលលើកមកនិយាយនៅថ្ងៃនេះជាបិណ្ឌតបស្នងសងគុណបិណ្ឌរំលឹកនៅគុណរបស់ឪពុកនឹងក៏ដូចជាគុណរបស់ម្ដាយដែរ កុំឲ្យយើងគិតតែគុណរបស់អ្នកមានគុណសិក្សារហ័តរបស់យើងគួរណាតែគិតឲ្យធំធេងយ៉ាងហ្នឹងបន្តិចគឺថាអឺជាតិសាសរួមរួមប្រតិក៏ដូចជាជាតិសាសរួមរួមជាតិនិងជាតិសាសពិភពលោកនឹងផងដែរឲ្យវា ទលំទលាអញ្ចឹងធ្វើឲ្យសង្គមនឹងវារីកចម្រើន ហើយថែមទាំងមានសុខសន្តិភាពរហូតអាចរស់នៅសុខដុមរមនាជាមួយគ្នាបានគណៈសូមអរគុណទាំងហើយណៃ ចំពោះប្រជាពលរដ្ឋដែលដែលកំពុងតែមានការនឹកដល់កូនហើយទៅកូនទៅទៅឆ្ងាយអញ្ចឹងមានការនឹករលឹកជាធម្មតាអញ្ចឹងរដូវបន់ប្រជុំបន់កាន់បន់អញ្ចឹងយើងបើតាមយើងអឺប្រពៃណីរបស់យើងគឺតែងតែទៅជួបជាដូចតាកុងម៉ាបងប្អូនញាតិមិត្តរបស់យើងជាពិសេសគឺម្ដាយឪពុករបស់យើងក្នុងរដូវបន់ Faraday ហ្នឹងអឺ ផងហើយនឹងបនកាន់បនផងវាចិត្តមកដល់ហើយយើងគួរក្នុងនាមដូចជាកូនគួរតែធ្វើកតបកិច្ចយ៉ាងម៉េចដែរគាត់ប៉ុន្តែយើងក្នុងមួយឆ្នាំមានយ៉ាងតិចនោះក៏ពី2ទៅ3ដងណាអញ្ចឹងពិធីជួបជុំគ្នាជាតិសាសណាក៏អញ្ចឹងដែរណាទៀតជាតិសាសគេខ្ញុំរាប់ធ្លាប់ទូលព្រះអង្គលើកមុនម្ដងគេធ្វើកាតណាគេធ្វើបាន ជូនពរគ្នាក្នុងដៅចូលឆ្នាំ birthday ណាជាពិសេសចូលឆ្នាំ ចូលឆ្នាំហ្នឹងគេធ្វើ កាត គេហ្នឹងរូបព្រៀបរូបព្រៀបសណាព្រៀបសហើមកនោះណាក្នុងសបត់ជើងការហ្នឹងក៏គេធ្វើដែរណាសត្វព្រៀបលក្ខណៈរបស់វាគឺថា ទោះបីវទៅរស៊ីនៅទីណាក៏ដោយថ្ងៃងាយវាត្រឡប់មកទំនុំវាអញ្ចឹងសត្វព្រាបណាស់ណាសារធាតុវិញអញ្ចឹងអត់ភ្លេចភ្លេចទិសដៅទេប្រហែលហ្នឹងឯងបានកាតគេហ្នឹងគឺថាគេដាក់រូបព្រាបណារូបព្រាបហ្នឹងតំណាងឲ្យថាទោះបីនៅទីណាក៏ហើមកជួបជុំគ្នាដែរជួបជុំគ្នាក្នុងតកូលណាក៏ដូចតែក្នុងពិធីការអញ្ចឹង ក្នុងន័យថាពីរអ្នកគេហ្នឹងគឺថាមិនហោះហើរចូលទំនុំទេត្រឡប់តែងតែត្រឡប់វាជួបជុំគ្នាជានិច្ចចឹងសម្បត្តិរមនីអញ្ចឹងក្នុងក្រុមគ្រួសារណាជាតិសាសន៍ណាក៏មានដែរយើងមានពិធីបុណ្យសែនដូនតានៅកម្ពុជាក្រមណាណាហើយពិធីចូលឆ្នាំអឺឡូវនៅកម្ពុជាកម្ពុជាហ្នឹងគេពាក្យថា គេថាបុណ្យភ្ជុំបុណ្យអញ្ចឹងណា ជំបន់ហើយកាន់វេនកាន់អីនឹងជាដើមនឹងយើងមាន ពិធីនឹងពីរបីហ្នឹងយើងយើងអកអំបោកអំទូកអកបុកឆៃដូនតា បីហ្នឹងចូលគ្នាហ្មងអញ្ចឹងណាហើយសំពះខែទៀតសំពះខែហ្នឹងគឺអកអំបុកហ្នឹងឯងខែអកអំបុកហ្នឹងគឺពេលហ្នឹងចាំទៅពេលអកបុកនិយាយរឿងហ្នឹងដែរគាត់ថារំលឹកទេរំលឹកថាវាជួបជុំគ្នាអបអសាទរជាមួយភោគផលណា ក៏ជាការជួបជុំគ្នាមួយដែរប៉ុន្តែបានសែនដូនតានេះគឺជួបជុំគ្នាធំណាស់ជួបទាំងអ្នកស្លាប់ជួបទាំងអ្នកមិនទាន់ស្លាប់ណាជីដូនជីតាដូនជីតាហ្នឹងគេដោះលេងមកហើយណាជាតែមានរឿងមួយ ក្នុងសត្រាប៉ុននោះណាអាឱកាសហ្នឹងអ្នកដែលបានជាប់ទោសដោយថាមិនទាន់ឆ្លង កាត់ការកាត់ក្តីវិនិច្ឆ័យរបស់មជ្ឈរាជនោះណាអញ្ចឹងគេទុកម្ដុំសិន ចាំស្ដាប់ការបញ្ឆ័យថ្ងៃក្រោយមានរយៈពេលអឺ100ថ្ងៃមួយឆ្នាំអីអញ្ចឹងគេប្រឡែងមកមួយថ្ងៃបើរកឃើញកន្លែងរបស់ខ្លួនបានចាំបានដឹងមានអ្នកទិសផលទៅឲ្យឡប់ទៅពេញសាក់សីនឹងគេរាយការទៅបាទមកចរាយចឹងដោះលែងឲ្យទៅសោយប៉ុនដែលគេឧទ្ទិសទៅឲ្យហ្នឹងបានយើងកើតជាមានការឧទ្ទិសប៉ុនឧទ្ទិសប៉ុនចំពោះសពសត្វទាំងអស់ ព្រោះញាតរបស់យើងវារាប់អស់គូណារាប់អស់ទេញាតរបស់យើងយើងគិតថាញាតសង្សារវត្តចាញាតសង្សារវត្តនឹងច្រើនណាស់ច្រើនណាស់អ្នកណាក៏ធ្លាប់ធ្វើញាតរបស់យើងដែរអ្នកណាក៏ដោយអញ្ចឹងបានបនទូទៅបើមិនដល់ញាតដែលទៅជាប្រែទាំងទេក៏ទៅជាញាតផ្សេងទៅញាតផ្សេងគាត់អាចទទួលផលជាមិនមែនជាញាតដែលស្លាប់ ដែលយើងឧទ្ទិសហ្នឹងក៏ប៉ុនគាត់ទៅបានអញ្ចឹងគាត់ឲ្យឧទ្ទិសទូទៅអញ្ចឹងហើយជើងជួបអញ្ចឹងយើង ជួបជាដូនជាតាអ្នកដែលនៅរស់វាជាដំណើរយើងហៅថាជាកតេនោះគាត់ណាជាអឺដំណើរប្រតិបត្តិនៅក្នុងសង្គមប្រជាជាតិនីមួយនីមួយហ្នឹងរបៀបដែលរំលឹកគ្នា ទៅវិញទៅមករំលឹកគុណណាណាទេហើយ ហើយហើយប្រយោជន៍ចំពីរំលឹកការរំលឹកគុណនឹងវាបានមកពីណាប្រយោជន៍នៃការរំលឹកគុណនឹង គឺបានទៅដល់អំពើល្អពាក្យពេចល្អល្អដែលគាត់បានណែនាំមកធ្វើឲ្យមានផលប្រយោជន៍យើងរំលឹកគុណរបស់គាត់ យើងនឹកឃើញអ្វីដែលគាត់ធ្វើចំពោះយើង យើង នឹកឃើញទៅដល់ពាក្យដែលគាត់ព្រៀនប្រដៅហើយជាទូទៅមនុស្សដែលជាទីស្រឡាញ់ បើយើងជាញាតដែលជាទីស្រឡាញ់បំផុតរបស់គាត់គាត់មិនដែលបដៅឲ្យយើងឲ្យទៅក្នុងចំណុចអាក្រក់ឯណា តែតែបដៅឲ្យយើង នៅក្នុងចំណុចល្អបានពាក្យខ្មែរតែងថា ខ្មាស់បាបកើតបុណ្យគោរពគុណចម្រើនទ្រពណាទេណាឲ្យចម្រើនទ្រពនោះកើតពីយ៉ាងណាណាហើយមានអ្នកខ្លះទៀតលោកខ្ញុំកណ្ដាលនិយាយរឿងមួយរឿងនៅក្នុងកម្ពីពុទ្ធសាសនា អឺកូននឹងធ្វើអំពើមិនល្អទេប៉ុន្តែម្ដាយនឹងគាត់ជាសមាទានសិលអ្នកសមាទានសិលគាត់ចេះទិសផលធម្មទេវតាជួយ ថែរក្សាកូនខ្ញុំផងណាអញ្ចឹងហើយកូននោះធ្វើណាអំពើមិនសូវល្អទេប៉ុន្តែទេវតានោះត្រូវមិនជួយទៅជួយ សម្រួលនៅសកម្មភាព អ្នកដតីទៀតនោះឲ្យមានដំណើរល្អជាមួយកូននឹង មកអំពីបើកូននឹងទុកព្រួយដូចយាយម្នាក់ដែលគាត់សមាទានសិលអត់តែកូននឹងមានគ្រោះថ្នាក់អបស័កអីចឹងយាយនឹងគាត់កើតទុកណាហើយវាខុសទៅតាមអំពើបុណ្យដែលគាត់បួងសួងនោះណាចឹងហើយក្នុងនាម ជាទេវតាបើសិនជាយាយនឹងគាត់ឧទ្ទិសផលទៅឲ្យទិសផលទៅឲ្យទេវតាណាសូមទេវតាទទួល នៅអត្ថប្រយោជន៍ផលដែលគាត់ឧទ្ទិសផ្សាយនោះទៅឲ្យណា ទទួលបានផលគុណហ្នឹងធ្វើម៉េចទៅជួយកុំអោយយាយនឹងកាត់ទុកដើម្បីជួយកុំអោយយាយនឹងកាត់ទុកតើកុំអោយកូននេះវាមានអបស័យអញ្ចឹងណាប៉ុន្តែកូនធ្វើកូនធ្វើរឿងមិនសូវល្អទេគ្រាន់តែពេលណាដែលកូននឹងត្រូវទទួលមិនដឹងទេតែយាយឆប់ឧទ្ទិសកូននឹងតើកូននឹងអាចមានជួបបញ្ហាទៅតកែអញ្ចឹងណា នឹងរឿងអញ្ចឹងអំពីព្រំហ្នឹងអ្នកអ្នកដែលសិលហ្នឹងថែរក្សាយេហ្នឹងមានសិលហ្នឹងចេះតែបួងសួងរហូតបួងសួងមករហូតអញ្ចឹងដើម្បីកុំអោយអ្នកមានសិលហ្នឹងមានមានការអឺមិនសบายចិត្តត្រូវទៅជួយអ្នកអ្នកដែលគាត់បួងសួងឲ្យបានសេចក្តីសុខនឹងរឿងអញ្ចឹងបានគេថាពាក្យម្ដាយទំនាយគ្រូហ្នឹងណាស្អីដែលជាការឧទ្ទិសរបស់ អ្នកមានគុណរបស់យើង មានតម្លៃឥឡូវបើព្រះអង្គជាអ្នកមាន សិលថែរក្សាសិលឲ្យត្រឹមត្រូវព្រះអង្គបួងសួងចំពោះអីមួយគឺរបស់នឹងនឹងមានសិលមានតម្លៃអញ្ចឹងណាមានមានអំណាចធំណាគុណអញ្ចឹងការជួបជុំគ្នាវាធ្វើឲ្យមានប្រយោជន៍ការជួបជុំគ្នានឹកដល់អ្នក មាន គុណមានប្រយោជន៍មានប្រយោជន៍ធំហ្មងណាខ្ញុំណា មានជំនឿនៅក្នុងពុទ្ធសាសនាហ្នឹងមិនតែប៉ុណ្ណឹងទេមកពីដូចបានសិក្សាហើយបានទូលព្រះអង្គអញ្ចឹងថាព្រះសម្មាសម្ពុទ្ធលោកណែនាំតែពីរឿងធម្មៈឲ្យយើងយល់ឲ្យទូលាយអំពីធម្មៈធម្មៈគឺធម្មជាតិហ្នឹងឯងណាហើយលោកលោកសង្កត់ធ្ងន់មែនទែនណាគុណហេតុអីបានទៅយកធរអភិធម្មទៅទៅណែទូនមាន មេតាអត់ទៅប្រោះពុទ្ធមេតាណាមកអំពីចិត្តរបស់មនុស្សគឺជាចំណុចដែលសំខាន់បំផុតណាបាទអញ្ចឹងទៅយោធរដែលហៅថាធរល្អិតសុខុមមែនទែនសម្រាប់មើលនៅចំណុចដែលល្អិតសុខុមនឹងឲ្យម៉ត់ចត់មកណាបានបានទៅដឹកនាំបានបំពីមេតា នៅជាប់ជំពាក់ជាមួយនឹងភាពស្អាតដូចព្រះអនុរុទ្ធនៅជាប់ជំពាក់ជាមួយនឹងលោកលោកគេតនៅត្រេកអរជាមួយនឹងទឹកបច្ចៈខុសរបស់លោក លោកអត់បានត្រាស់អត់បានត្រាស់បានប្រសាមាសម្ពុទ្ធបង្ហាញឲ្យឃើញថាកន្លែងដែលនៅជាប់មិនបានត្រាស់ហ្នឹងគឺមកអំពី នៅត្រេកអរជាមួយនឹងទឹកចក្ខុនោះហ្នឹងចិត្តគិតថាខ្លួនបានទឹកចក្ខុហើយហេតុអីបានទៅមិនដល់អរហត្តមិនដល់គុណទៅមិនដល់ហ្មងក៏ព្រះអង្គមកសម្ដែងថានៅជាប់ទៅហ្នឹងនៅជាប់ត្រង់ត្រង់ប្រកាន់ថាខ្លួនមានទឹកចក្ខុហ្នឹងបើកុំអោយជាប់ជាមួយទឹកចក្ខុហ្នឹងគឺទៅផុតហើយទៅផុតប្រហែលប្រហែលយាមក្រោយមកឆ្លងផុតណា ខ្ញុំកណាមើលនៅក្នុងពធដែលព្រះអង្គទៅបង្ហាញគាត់ថាប៉ុណ្ណាព្រះអង្គគាត់នៅបាត់ពីវត្តចិត្តពន្ធភ្លាមព្រះអង្គបង្ហាញនៅកន្លែងព្រះអនុរុទ្ធសមាធិណាពិចារណាវិលវល់នៅនោះអត់អត់តែដឹងរួចទៅបច្ចៈខោនឹងគឺថាអស់ចាមែនទែនហើយអមតែមួយដល់សម្មាសម្ពុទ្ធលោកទៅបង្ហាញទៅលោកណែនាំចំណុចមួយតូចចឹង ហើយមួយទៀតរឿងពិភពមួយអង្គដែលចេះតែសមាទានរឿងសពទៅលោកចេះអួតណាព្រះសរីបុតតលប្រាជ្ញណាលោកពរិទ្ធអកើតបានយកមកថ្វាយព្រះសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធឲ្យទុកនោះហ្នឹងលោកប្រមាលមើលនិស័យភិក្ខុនឹងយ៉ាងម៉េចអោះភិក្ខុនេះធ្លាប់ធ្វើជាពីជាងមាសច្រើនទៀតហ្នឹង ចឹងលោកអោយទៅប្រមាលមើលនៅពិចារណានៅក្នុងសួន នៅស្រះក្បែរស្រះបោកខរនីកន្លែងដែលមានផ្កាភ្ញីស្អាតទៅលោកតែដឹងមួយថ្ងៃតែដឹងប្រមានឯស្វាយខាងណានៅមួយព្រះលោកលោកជួយចិត្តស្អាតណាហើយទៅឲ្យអង្គុយមើលអសពនោះទៅអង្គុយមើលអសពនោះអង្គុយក្អួតអង្គុយក្អួតនឹងរហធមមិនឃើញណាលោកខ្ពើម ខុសលេងជំនាញខុសនៅវិស័យវាសនាវាសនាឬក៏ចរិតខុសវាសនាខុសចរិតណាអូខេឥឡូវមកមកគុណចាស់ជួយឆ្លើយសំណួរផងព្រោះយើង slide នេះតែមួយម៉ោងទេយើងចូលសំណួរថា ទឹកចិត្តប្អូនស្រីតស៊ូដើម្បីបងប្រុសចំណាយ account របស់គាត់ណាខ្ញុំកណ្ណាសូមថ្លែងបង្គំគុណចាស់ទាំងពីរ ព្រះអង្គមកពីចម្ងាយខ្ញុំកម្មាខ្មាស់ចិនយួនណាស់ឃើញខ្មែរយើងខ្លះមានឡានទំនើបទំនើបនាំគ្នាទៅវត្តទៅភ្នំគូលែនដែលមិនដែលគូណា ដែលមិនមិនគួរណា ខ្មែរយើងនៅល្ងងដល់ថ្នាក់នៅទេគុណចាស់អានោះអឺរឿងនេះមិនចម្លែកទេញោមអឺចេះឥឡូវ អាត្មាសូមជូនរឿងមួយរឿងថ្មី ថ្មីហ្នឹងសម័យកូវីដហ្នឹងឆ្លងជំងឺច្រើនមកដល់អូស្ត្រាលីហើយហើយសិតតែដុកទ័រដុកទ័រមេធាវី ដែលកាន់សាសនាហិណ្ឌូហើយគាត់នៅតែជឿថាទន្លេគង្គាហ្នឹងអាចលៀងបាបគាត់បានគាត់នៅជឿអញ្ចឹងមិនថាមានឡានមានអីទេ មានតម្រេះវិជារៀនដល់វិជ្ជបណ្ឌិតដល់មេធាវីនៅតែជឿថាបាបដែលនៅក្នុងចិត្តរបស់គាត់នឹងអាចលៀងជំរះបាន ដោយដោយទលេគង្គគានៅឥណ្ឌាគាត់សុកចិត្តជិះកប៉ាល់ហោះពីអូស្ត្រាលីទៅទៅជំមុជទឹកលៀងបាបនៅនៅយប់ថ្ងៃហ្នឹងគេហៅថាសិវៈរាត្រីនោះគេមានប៉ុនមួយយប់សម្រាប់ អ្នកសាសនាព្រហ្មញ្ញសាសនាហ្នឹងគេហៅសេវៈរាត្រី គឺរាត្រីហ្នឹងគេកំណត់ថាប្រសង់មិនគួរនិយាយរឿងហ្នឹងទេប៉ុន្តែចង់លើកបញ្ជាក់ប្រាប់ញោមឲ្យដឹងអាហ្នឹងនៅក្នុងលទ្ធិព្រាហ្មណ៍គេមានរាត្រីមួយដែលព្រះហិសូរួមតំណែងជាមួយមហេសីរបស់លោកនោះនាងអូម៉ាភគវតីនោះណា ហើយគេគិតថាទឹកទន្លេស្ទឹងកងគានឹងគឺជាទឹកបរិសុទ្ធដែលហូរចេញអំពីការរួមរួមលំរែកសង្វាស់របស់ព្រះឥសូរហ្នឹងគេហៅថាទិវាសេវរាត្រីគេត្រាំទឹកតែពេលយប់ឯងណាហើយពេលថ្ងៃអ្នកខ្លះមិនបានត្រាំនឹងគេដងយកមកផ្ញើបងប្អូនទៀតដើម្បីលាង ចម្រះនៅ បាបកម្មរបស់គេឲ្យស្អាតបរិសុទ្ធណានោះ នៅជឿអញ្ចឹងរហូតដល់ត្រឡប់មកវិញអ្នកខ្លះមិនបានមកផងឆ្លងកូវីដស្លាប់នៅក្នុងក៏មានដែរនឹងពីប្រទេសអូស្ត្រាលីហើយសាមេធាវីអមឥឡូវខាងសាសនាដតីទៀតគេអប់រំមនុស្សដូចអ្នកពីឡុតនឹងអ្នកនោះល្ងងណាអ្នកនោះមិនល្ងងទេរហូតដល់ហ៊ានបើកប៉ាល់ហោះទៅបុក សម្រាប់ខ្លួនអាគារភ្លោះនៅសហរដ្ឋអាមេរិកណា ហើយអ្នកនឹងមានវិជាទៀតណាណាអ្នកនឹងវិជារហូតទៅដល់បើកប៉ាល់ហោះហើយឲ្យរៀនជ្រៅណាហើយគេជឿថាបើគេធ្វើអញ្ចឹងគេស្លាប់ទៅគេនឹងបានប្រកាសទៅនៅជាមួយព្រះមកពីមុននឹងទៅធ្វើនឹងគេនាំអ្នកនឹង ទៅសោយសុកមួយសប្តាហ៍ខ្ញុំកណាមើលប្រវត្តិនឹងពួក FBI ពួក CIA គេសរសេរគេសរសេរគេនិយាយប្រាប់ថាយកអ្នកនឹងទៅសោយសុកមួយអាទិត្យ ឲ្យតសោយសុកនឹងមុជទឹកផ្កាក្រអូបដឹងតាដឹងតាទទួលតែអភាពសោយសុកនៅក្នុងមនុស្សស្អីស្អីដែលមាននឹងគឺថាទាំងស្រីស្អាតណាមនុស្សស្រីស្អាតអាហារបរិភោគគឺសពគ្រប់បែបយ៉ាងគេឲ្យសោយសុកមកទឹកហើយគេប្រាប់ថានេះគឺជាពេលដែលអ្នកឯងបញ្ចប់ការងារហ្នឹងអ្នកឯងទៅបានទៅជួបព្រះទៅនៅជាមួយព្រះហើយអ្នកឯងនឹងសោយសុខរបៀបនឹងរហូតដល់ ហើយគេជឿអញ្ចឹងណាគេជឿជំនឿហ្នឹងអាក្រក់ណាស់បណ្ដីនៅក្នុង ពុទ្ធសាសនាមាននិយាយប្រាប់អំពីរឿងជំនឿហើយនឹងការពិតអាការដែលជឿហើយនឹងការយល់ខុសគ្នាណាអានេះចង់បញ្ជាក់អំពីរឿង belief ហើយនឹង understand ខុសគ្នាណាណាតែយើងជឿតែយើងមិនជឿបាបហើយបើថាយើងយល់ គឺជារឿងផ្សេងយើងយល់គឺជារឿងបង្កើតនៅប្រាជ្ញាប្រាជ្ញានិយាយពីរឿងយល់អត់មានរឿងជឿទេបើជឿអត់មានប្រាជ្ញាទេហើយពុទ្ធសាសនានិយាយពីរឿងប្រាជ្ញាគឺនិយាយពីរឿងជឿអញ្ចឹងណារឿងជឿបានបានបាននៅក្នុងអើរឿងរឿងរឿងយល់បាននៅក្នុងពុទ្ធសាសនាបើរឿងជឿនៅក្នុងពុទ្ធសាសនាអត់មានទេ ក្នុងគង់ពុទ្ធសាសនាអត់មានប្រាប់រឿង belief ទេគឺលោកថាត្រូវឲ្យយល់ឲ្យយល់បានលោកខំប្រឹងបញ្យល់ចឹងបានលោកលើកថា ពុទ្ធសាសនាត្រូវដើរតួយកបញ្ញាជាមុន ជាតួណាជាតួបាននេះនៅក្នុងមជ្ឈមអាខាំងគិកមៈចាប់ផ្ដើមជាមួយសាមាសតិចាប់ផ្ដើមយកផ្លូវប្រាជ្ញានឹងដើមមុនយល់ទៅណា គឺសមាសតិហ្មងណាសេចក្តីរលឹកឃើញត្រូវគេយល់ដឹងត្រូវបានន័យថាពុទ្ធសាសនាយកបញ្ញាជាតួអត់មានយកជឿទេព្រះលោកលោកបង្ហាញផ្លូវចឹងប្រាប់មានប៉ុន្តែលោកអត់មានបង្ខំព្រះអង្គអត់មានបង្ខំឲ្យអ្នកណាជឿតទៅសោះព្រះអង្គគ្រាន់តែប្រាប់ថាអ្នកទៅយល់ ផ្លូវនោះក៏ទៅទទួលអញ្ចេះធ្វើអញ្ចេះបានអញ្ចេះហើយនៅលើប្រាជ្ញាយើងបើយើងចង់ទៅផ្លូវណាយើងទៅផ្លូវហ្នឹងហើយអ្នកណាមួយចង់បាន ចង់បានទុកឡើយណាតែប្រះប្រាប់ផ្លូវថាផ្លូវនេះទៅបានចេះចេះបានសុកចេះយកឲ្យយើងជ្រើសរើសតាណាអញ្ចឹងអ្វីអ្វីទាំងអស់ស្ថិតនៅលើប្រាជ្ញារបស់យើងទាំងអស់ជាការជ្រើសរើសលោកអត់មានបង្ខំឲ្យអ្នកណាជឿទេណាបាទនេះពុទ្ធសាសនា គឺជាសាសនាដែលបង្រៀនអត់មាន បង្គាប់ទេបង្គាប់ឲ្យធ្វើទេណាអាអា teaching នេះផ្សេងហើយអា tell you to do នឹងផ្សេងណាណាប្រាប់ឲ្យយើងធ្វើផ្សេងណា សាសនាដតីទៀតសម្រាប់ឲ្យធ្វើមកពីជាសាសនាដែលបង្កើតឡើងដោយអតិទេពណាឬមួយគឺជា message របស់អតិទេពផ្ញើមកឲ្យមនុស្សម្នាក់ឲ្យមនុស្សម្នាក់ជួយផ្សព្វផ្សាយវាវាជារឿងចម្លែកនៅ ក្នុងពាក្យបន្ទូលមួយដែលសម្រាប់ប្រកាសប្រាប់ឲ្យមនុស្សមកមកពិភពលោកទាំងអស់ប៉ុន្តែមនុស្សម្នាក់ទៅទៅផ្ញើ message ឲ្យអ្នកនឹងចេញមកផ្សព្វផ្សាយវាវារឿងចម្លែកមកណាពុទ្ធអត់មានធ្វើចឹងណា លោកថាលោករកឃើញដោយខ្លួនឯងហើយអ្វីដែលលោករកឃើញហ្នឹងគឺលោកយកមកប្រាប់ចឹងណាប៉ុន្តែកន្លែងมันសំខាន់ព្រះអង្គអត់ត្រូវការឲ្យដឹងទេ លោកថានោះកើតហើយយើងមិនចាំបាច់ត្រូវដឹង ទេដូចថាកម្ពស់ពីផែនដីទៅព្រះអាទិត្យវែងណាលោកថារឿងហ្នឹងវាវាមិនចាំបាច់ត្រូវដឹងវិស័យនេះរឿងដែលយើងត្រូវដឹងលោកឲ្យសិក្សាពីខ្លួនយើងទេតាឲ្យខំប្រឹងគិតអំពីចិត្តរបស់យើងណា ពីព្រោះចិត្តរបស់យើងនេះបើយើងមិនព្រៀនបដាវាទេវាអាចបង្កគ្រោះថ្នាក់ឲ្យអ្នកផ្សេងផងក៏គ្រោះថ្នាក់ឲ្យយើងផងណាណាឲ្យតែយើង គិតខុសគឺមានគ្រោះថ្នាក់មកព្រោះគិតខុសក៏នាំឲ្យមានជំងឺគិតខុសក៏នាំឲ្យ ខូចនៅ ផលប្រយោជន៍ទ្រព្យសម្បត្តិអនាគតរបស់យើងអនាគតរបស់ប្រទេសជាតិសពថ្ងៃលោកវានិយាយថាគំនិតរបស់មនុស្សនេះ វាអាចឡើងដល់កម្រិតហៅថាអតិបរមា up to a level មួយគឺថាតរឃើញចានពៀនបាទប៉ុន្តែគំនិតរបស់មនុស្សនេះ ការគិតរបស់មនុស្សនេះបើមិនទប់ស្កាត់ទេក្នុងកន្លះម៉ោងអាចនិយាយពិភពលោក បានឥឡូវចុចតបតង់មួយណាធាននៅសម្ដីសហរដ្ឋអាមេរិកធាននៅសម្ដីរុស្ស៊ីចិនជប៉ុនឥណ្ឌា សិនអ្នកមានអាវុធបរិមាណនោះបើអាវុធបរិមាណនោះផ្ទុះឡើងព្រមគ្នាភពលោកអាចទលេក្នុងពេលកន្លះម៉ោងនេះគឺជាគំនិតរបស់មនុស្សគេហៅថាម៉ាញ of human being ហ្នឹងណាគូមានភាពសាហាវហ្មងហើយព្រះលោកមើលឃើញគំនិតរបៀបហ្នឹងច្បាស់លាស់បានលោកបដៅអប់រំតែរឿងចិត្តទេគឺពុទ្ធសាសនាគឺចេញមក គឺអប់រំចិត្តហ្នឹងហ្មងគូមើលណានៅក្នុងព្រះវិធមគឺ គឺមានមានយកស្អីមកនិយាយយកពីរឿងចិត្តចិត្តចិត្តសាស្ត្ររូបទៅពេលណាតែប្រមាណហ្នឹងតាហើយនិយាយរឿងសំខាន់ផុតគឺចិត្តមនុស្សហ្នឹងឯងប៉ុន្តែពេលខ្លះមនុស្សយើងអត់ព្រមសិក្សាពីអាហ្នឹងទេមនុស្សយើងទៅសិក្សាអំពីពាក្យពេចស្អីហៅថាសមតិនាមអីណានឹងយកមកជជែកដេញដោលបុករុកគ្នាដើម្បីប្រចាញ់ចាលគ្នាទៅវិញទេណាមិនមែនសិក្សាដោយពិតប្រកបទេ ជួនកាលសួរនឹងសួរផ្ចាញ់គ្នាក៏មានដែរកន្លែងខ្លះណាអ្នកខ្លះសួរធរហ្នឹងប៉ុន្មាននេះទេសួរចង់អួតគេណាអញ្ចឹងណាដូចថាធ្វើប៉ុនខ្លះដើម្បីថតរូបអីហ្នឹងគេនិយាយហ្នឹងហើយវាវាមិនមែនជារឿងដែលប្រសាមាសាពុទ្ធបដៅទេសម្មាសម្ពុទ្ធបដៅមកពីលោកគិតថាគំនិតរបស់មនុស្សការគិតរបស់មនុស្សនឹងគ្រោះថ្នាក់ណាគ្រោះថ្នាក់ហ្មងគូរឿងតែមួយឯងគូតែគិតមិនត្រូវគឺកើតទុក គិតត្រូវភ្លឹងសបាយមកដូរភ្លឹងណាណាមានឧទាហរណ៍ជាក់ស្ដែងទេវតាមួយ នៅខ្លោងទ្វារអាណាធបដឹកសេដ្ឋីនោះពីដើមធុញឲ្យតាប្រះមន់ទៅធុញមកជូនកូនចោះជូនកូនជូនចៅចោះមិនហ៊ាននៅលើហើយអាណាធបដឹកសេដ្ឋីចេញទៅវត្តចេតពន់ហ្នឹងក៏ដល់ក៏ទៅជូនចោះបំពីណាធបដឹកគាត់កាន់សិល8ដោយពេទ្យសិល5ជាប្រចាំណាអត់ហ៊ាននៅពីលើទេហើយអញ្ចឹងដល់ ដល់ពេលមួយដែលគាត់យល់ច្បាស់បន់ឲ្យតែប្រះមន់ទៅតាងាលបានចុះមកធ្វើអបច្ច័យណាបាទគុំបាទដឹងព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងប្រសូតលោកថាហេតុដែលនាំឲ្យកើតបន់មាន10យ៉ាងបញ្ញកិរិយាវត្ថុនោះ10យ៉ាងពុញ្ញកិរិយាវត្ថុនោះមាន10យ៉ាងក្នុងនោះមានអបច្ច័យណាមយៈណាការអោនលំទោនការថ្វាយបង្គំ គឺជាអំពើបន់មកពីយើងទម្លាក់ចុះនៅអស្មិមេនៈ ណាណានឹងអញ្ចឹងហើយទេវតានឹងយល់ឃើញអញ្ចឹងបនឲ្យតែប្រះទៅដើម្បីទម្លាក់ចុះនៅអាស្មេរបស់ខ្លួនហ្នឹងចុះមកថ្វាយអង្គមដើម្បីយកបននុងហើយជារបៀបការយល់របស់មនុស្សអញ្ចឹងកុំឆ្ងល់ឡើយញោមរឿងថានេះគឺជាជំនឿរបស់មនុស្សហើយគេគិតថាគេធ្វើត្រូវធ្វើអញ្ចឹងគេធ្វើត្រូវយើងកុំនិយាយដឹកនាំ នេះមិនមែនជារឿងយើងត្រូវខ្មាស់អ្នកណាទេមកពីមនុស្សនៅលើសកលលោកមានរឿងចឹងទាំងអស់គេធ្វើគេអត់ខ្មាស់ក៏មានរឿងចឹងទាំងអស់មិនតែខ្មែរទេមិនតែចិនទេមិនតែយួនទេមិនតែជប៉ុនទេមិនតែឥណ្ឌាទេគ្រប់សាសទាំងអស់សូមបីសាសណាដែលល្បីទោះបីគាត់មានសម្បត្តិមិនក៏ដោយលោកទុកតត្រាំសម្បត្តិគាត់មហាសេដ្ឋីប៉ុន្តែគាត់ឈួតគាត់វែងវែងតាណាគាត់មានប្រកក្តីណាស្មារតីរបស់គាត់ ម្ដងគាត់ថាអញ្ចេះម្ដងគាត់ថាអញ្ចោះតាណាគឺអត់ប្រកដីទេហើយមនុស្សតែចឹងអត់ប្រកដីទេព្រោះហេតុអីបានយើងហ៊ានអះអាងថាមិនប្រកដីមកពីវខុសទៅតាម ព្រះបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបដៅថាមនុស្សប្រកដីមិនចឹងទេទោះបីគ្មានទ្រព្យសម្បត្តិក៏ដោយ មានទ្រព្យសម្បត្តិក៏ដោយរឿងសំខាន់មនុស្សនៅលើការងាររបស់អ្នកហ្នឹងនៅលើចិត្តគំនិតរបស់អ្នកហ្នឹង អ្នកនឹងធ្វើល្អអ្នកនឹងជាឧត្តមមកភេទឧត្តមមកបុគ្គលមនុស្សដែលមានចរិតថ្លៃថ្នូរពីព្រោះទ្រព្យសម្បត្តិក៏ដោយអីអីក៏ដោយ វាមិនមែនថ្លៃថ្នូរទៅតាមមនុស្សមិនមែនថ្លៃថ្នូរទៅតាមទ្រព្យសម្បត្តិទៅតាមវងតកូលនោះទេមនុស្សវាថ្លៃថ្នូរនៅលើការងាររបស់គេតើណាតើកណាគេធ្វើខុសអញ្ចឹងបានន័យថារបៀបរបស់គេវាអត់ថ្លៃថ្នូរទេហើយសាសនាក៏មានដែរមិនតែខ្មែរទេអរគុណណាស់ នៅសល់5នាទីតាំងអាចឆ្លើយតបទៅនឹងសំណួរនឹងបានទេថាគួរខ្មាស់ដែរទេអារឿងខ្មាស់ចិនយួនខ្មាស់អីហ្នឹងវាអាហ្នឹងវារឿងរបស់បុគ្គលឬកូនចាស់បានលើកឡើងអញ្ចឹងតើតាំងអីមានអីឆ្លើយតបទៅបាទកណាគាត់ណាយល់ឃើញថានៅក្នុងស្រុកខ្មែរហ្នឹងគឺថាខ្មែរយើងហ្នឹងនិយាយដល់ឡាយខ្មែរយើងយើងអត់ចង់ឲ្យពាក់ព័ន្ធដល់យោបាយគ្នាអត់ទេពិភពលោកទេយើងនិយាយដល់ឡាយព្រោះយើងជាខ្មែរហើយយើងអឺ កើតមកនៅក្នុងសង្គមខ្មែរយើងវាឆ្លងកាត់ជាច្រើនដំណាក់កាលដែលការសង្គ្រាមនៅស្រុកខ្មែរខ្ញុំឃើញមើលឃើញភាពកើតចំពោះប្រជាជនកម្ពុជាសប្តាហ៍ហ្នឹងមាន3ចំណុចតែមានជំងឺ3ចំណុចចាជំងឺទី1ហ្នឹងដែលជំងឺនាមធរជំងឺកើតក្នុងផ្លូវចិត្តព្រះអង្គលើកឡើងអស់ហើយគាត់ថាមនុស្សហ្នឹងមានការជឿទៅលើសក្តីប្រាថ្នាអ្វីមួយដែលខ្លួនមិនយល់ទៅតាមអឺ អភិធម្មនៃការសម្ដែងរបស់ប្រពុតទាំងទេយល់ទៅតាមការជឿរបស់ខ្លួនហ្នឹងមួយផ្នែកទៅជឿទៅតាមអ្វីដែលហៅថាគេសម្ដែងខាងក្រៅហើយគេប្រមូលឲ្យខ្លួនឯងជឿតាមហ្នឹងហៅថាគេបញ្ជាឲ្យធ្វើតាមគេហ្នឹងគឺជឿទៅតាមអាសក្តីបញ្ជារបស់មនុស្សម្នាក់ណាមួយហ្នឹងក៏មានការជឿហ្នឹងដោយសារអីដោយសារជំងឺទី2នេះវាជំរុញឲ្យជំងឺទី1ដែលបច្ចុប្បន្នហ្នឹងកើតឡើងគឺជំងឺដែលកើតឡើងដោយជំងឺបាក់ស្វាត ជំងឺបាក់ស្មាតមួយទៀតហ្នឹងគឺជំងឺកើតមកពីការសង្គ្រាមនៅសម័យខ្មែរក្រហមហ្នឹងធ្វើឲ្យខ្មែរយើងមានជំងឺហ្នឹងគឺថាឲ្យតែលឺសូរកន្លែងណាមាន បញ្ហាគឺខ្មែរខ្លាចហើយឃើញទេគ្រាន់តែគេនិយាយលេងធម្មតាសោះគេថានឹងទឹកលិចភពផែនដីនេះសួរថា តើយើងគួរជឿដែរទេហើយគិតពីផែនដីពីប្រទេសមួយទៅនៅចំការអាមេរិកឧទាហរណ៍អញ្ចឹងចុះចំការអាមេរិកហ្នឹងវាឋិតនៅទីណាវាឋិតនៅលើផែនដីដែរឬក៏វាឋិតនៅភពផ្សេងក្រៅពីផែនដីយើងនៅលើអាកាសសាសូនយើងត្រូវតែពិចារណាចំណុចហ្នឹងដែលធ្វើឲ្យខ្មែរយើងគិតពីប្រទេសមួយទៅនៅកន្លែងចំការអាមេរិកហ្នឹងចាត់ទុកថាកន្លែងហ្នឹងឯងដែលយើងគិតខុសមកអំពីយើងជឿទៅលើអាការងារភ័យគេនិយាយហ្នឹងដោយសារយើងភ័យខ្លាចអាទឹកលិចស្លាប់ហ្នឹង អញ្ចឹងការជំងឺភ័យខ្លាចហ្នឹងវាមានកើតឡើង នៅសឹងតែគ្រប់គ្នាទាំងអស់នៅ ប្រជាជនកម្ពុជា ដោយត្រូវបានឆ្លងកាត់នៃការសង្គ្រាមរ៉ាំរៃរហូតសង្គ្រាមស៊ីវិលសង្គ្រាមស៊ីវិលនឹងរហូតសង្គ្រាមខ្មែរក្រហមសង្គ្រាមហ្នឹងដែលធ្វើខ្មែរយើងមានជំងឺហ្នឹងហ្នឹងអាហ្នឹងជំងឺទី2ដែលជាជំងឺហ្នឹងជំរុញឲ្យជំងឺថ្មីហ្នឹងកើតឡើងហើយជំងឺមួយទៀតដែលជំងឺពិតប្រកបណាវេជ្ជបណ្ឌិតប្រទេសអូស្ត្រាលីហ្នឹងគេរកឃើញហ្នឹង ជំងឺមួយទៀតគឺជំងឺមនុស្សដែលប្រចាំកាយតែម្ដងហ្នឹងគឺជំងឺកើត advertisb ជំងឺកើត advertisb ហ្នឹងរាល់ថ្ងៃខ្លួនខ្មែរយើងឬក៏វៀតណាមឬក៏អីឡាវនៅឥណ្ឌូចិនហ្នឹងយើងអត់បានពិចារណាទេតែអូស្ត្រាលីខ្ញុំបានស្រាវជ្រាវរកឃើញថាជំងឺហ្នឹងកើតមកធ្វើឲ្យបុគ្គលទាំង lain ហ្នឹងមានជំងឺរោគប្រយ៉ាងដែលកើតមកពីគេហៅថា orange chemical orange chemical ចំនួនឆ្នាំ1968 65ហ្នឹងគឺអាមេរិកកាំងបោះបូមទម្លាក់ទៅលើអឺសង្គ្រាមនៅឥណ្ឌូចិនហ្នឹងដើម្បី សម្លាប់ស្លឹកឈើហ្នឹងដើម្បីរកអាពួកតាហានដែលពួននៅក្នុងព្រៃឈើហ្នឹងអញ្ចឹងអាធាតសារជាតិគីមីដែលវិជ្រាបចូលក្នុងក្នុងទឹកហ្នឹងហើយភាកច្រើនឥណ្ឌូចិនច្រើន តែជីកដងយកទឹកបផាច់អាទឹកហ្នឹងហើយវាជ្រាបចូលជាតិគីមី orange chemical ហ្នឹងនៅក្នុងក្រោមដីហ្នឹងរហូតរាប់ រយឆ្នាំទៅមុខទៀតវាអត់សារប្រលាបទេអាអាអាជាតិគីមីខូលហ្នឹងអញ្ចឹងអាគីមីខូលហ្នឹងពេលផឹកទៅមនុស្សយើងកើតជំងឺហ្នឹងហើយពេលដែលកើតអាជំងឺហ្នឹងអាការរះផ្លូវចិត្តយើងហ្នឹងវាតែងធ្វើឲ្យអារម្មណ៍យើងមានមិនប្រក្តីទៀតទេហើយមិនប្រក្តីដោយសារជំងឺហ្នឹងហើយធ្វើឲ្យជំងឺហ្នឹងកើតឡើងនៅអវ័យមួយដែលគ្រាន់តែឡើងអឺជឿទៅលើការនិយាយរបស់គេបន្តិចអាជំងឺនោះវា attack មកហ្មងវាធ្វើចរន្តពីរាងកាយមកព្យាបាល អមមកព្យាបាទដល់អាផ្លូវចិត្តយើងតែម្ដងឲ្យតែលឺស្អីបន្តិចគឺខ្លាចលឺស្អីបន្តិចខ្លាចនឹងមកពីជំងឺពួក orange chemical ហ្នឹងវាអាថិចចូលនៅក្នុងប្រព័ន្ធសរសៃប្រសាទរបស់យើងទៅហើយហើយចូលដល់រាងរាងកាយយើងគេហៅថា problem physical អាហ្នឹងគឺគេស្រាវជ្រាវហួរឃើញនៅប្រទេសអូស្ត្រាលីហ្នឹងគឺថាឈានចូលដល់86%នៃជនជាតិឥណ្ឌូឥណ្ឌូចិនហ្នឹងមកនៅប្រទេសអូស្ត្រាលីហ្នឹងគឺគេរកឃើញជំងឺអេលវ៉ាទីស្ប៊ីហ្នឹង អញ្ចឹងជំងឺទាំង3ហ្នឹងវារួមគ្នាមកធ្វើឲ្យខ្មែរសប្ថ្ងៃហ្នឹងមានជំងឺធ្ងន់មានជំងឺយ៉ាងធ្ងន់ធ្ងរហ្មងជំងឺតាំងរូបរាងកាយដែលហៅថារូបធម៌ផងនិងជំងឺផ្លូវចិត្តនិងនាមធម៌ផងនឹងជាចំណុចខ្ញុំប្រាប់ខ្ញុំចង់ ជូនជាអនុសាសន៍កុំឲ្យមានបងប្អូនយើងថាអូគួខ្លាចចិនគួខ្លាចយួនអញ្ចឹងយើងរកវិធីសាស្ត្រណាមួយ ដើម្បីព្យាបាលជំងឺទាំង3យ៉ាងហ្នឹងខ្មាស់អៀនអឺខ្មាស់អៀនចិនហ្នឹងយើងមិនចាំបាច់និយាយពាក្យខ្មាស់អៀនទេអញ្ចឹងយើងរកវិធីសាស្ត្រណាមួយព្យាបាលជំងឺទាំង3ហ្នឹងខ្មែរជាកាលណាខ្មែរជា ខ្មែរអត់កើតនៅអាការៈ រឿងរឿងរ៉ាវទាំងឡាយហ្នឹងឡើងទៀតទេមិនត្រឹមតែព្យាបាលតែជនជាតិឬក៏ខ្មែរដែលអ្នកជំនឿហ្នឹងទេព្យាបាលទាំងអ្នកដែលនិយាយឲ្យគេជឿហ្នឹងផងដែរហ្នឹងជាចំណុចខ្លីប៉ុណ្ណឹងអរគុណណាអត់អីថែមទេណាបានបាទប៉ុណ្ណឹងចាពេលវេលាក៏លំមបាន1ម៉ោងហើយយើងសូមអរគុណដល់ពុទ្ធចាស់ហើយនឹងតាំងបានចូលរួមបកស្រាយថ្ងៃនេះនិយាយពីនេះពីនោះអត់មានខ្លឹមសារអីគួរអី ចាប់អារម្មណ៍គាត់ថាយើងអាចប្រមូលព័ត៌មានខ្លះខ្លះនិយាយចែកគ្នាស្ដាប់ទៅណាណាបន្តនៅកិច្ចការនោះឲ្យបានចេះតែមានតទៅមុខណាណាកុំឲ្យដាច់ណាមិនឲ្យដាច់ហើយមួយទៀតញាតិញោមគាត់ចង់បានទទួលនៅចំណេះដឹងធម្មទានខ្លះជាសកម្មភាពប្រចាំថ្ងៃនេះខ្លះ ជួនកាលការជជែកសាមញ្ញសាមញ្ញវិជ័យទៅសាច់រឿងគាត់អាចមានន័យគាត់អាចយល់បានចាប់បានត្រង់ចំណុចណាមួយក៏វាជារឿងមួយអឺមានប្រយោជន៍សម្រាប់ជីវិតណាណាហើយបើពេលបន្តិចទៀតត្រង់តាំងពេលលុបលុបនៅស្រុកយើងទៅហើយចាំថែមនៅក្នុងកិច្ចការមួយចំនួនដើម្បីណែនាំដល់យុវជនទៀតគាត់ធ្វើណាណាអូខេណា ខេអរគុណចាស់អឺហ្នឹងហើយចាំខ្ញុំតត្រឡប់ទៅវិញណាអូខេចាប៉ុណ្ណឹងចាស់ពេលវេលាសំដំបងតាមប៉ុណ្ណឹងចាស់សូមជូនពរគុណចាស់ហើយនឹងតាំងបានសុខភាពល្អជូនពរ Faraday Happy Faraday ផងចាសុខភាពល្អហ្នឹងហើយជើញតពិសាអាហារឆ្ងាញ់ឆ្ងាញ់ដែលគាត់ចៅបានរៀបចំទទួលណាថ្នាក់ណាបានដូរសេចក្តីប្រាថ្នាសូមថ្លែងគុំលាសូមចម្រើនពរលាបាទបាទ